on the mix. Yeah. Shadow Father Welcome to Eat Locker. Mr. Robot on the mix. Nè, nè, nè, nè, nè. Anh quay quá mà. Nè. Ừ, à, con à, tóc kè ơi. On the mix.